មនុស្សពិសេសដែលនៅក្នុងគ្រាស្រមៃសូម្បីឈ្មោះមិនតន់ស្គាល់អាចចិត្តទុំ sun and sun. កុនដែលមាននៅថឹកថេហើយមានក្រុមពេលមិនបាច់ដល់សុំគេតែមានស្រាប់នឹងគឺជាអ្នកផ្ទាំងដែលរੂក្រំនឹងបោផ្ទាំង មៃមើលរំលងមនុស្សក្បែរដៃមនុស្សពិសេស